ហើយនេះបង្ហាញអំពីរបៀបធ្វើចំណីដួងចំណីដួងហើយចំណីចែបាទដើម្បីយើងបង្កាត់ឲ្យវាទៅជាតកៅដួងបាទនេះគឺយើងទៅចាប់ផ្ដើមទៅថ្មីហើយសម្ភារៈគឺដូរហើយមានច្បាប់ហើយសម្ភារៈ ដៃហើយអានេះយើងធ្វើវាហើយហើយបាទអញ្ចឹងមើលមើលអាកធុនចាស់ចាស់អំពីកណ្ដោះទី បងប្អូនមើលនេះពេលនេះវាវាចេញជាកញ្ចែអានេះយើងប្រកាប់ពុំវាចេញជាកញ្ចែអានេះគឺយើងយកធម្មជាតិឬយកពីដើមខ្នោតមកបាទពូជនេះពូជធម្មជាតិនេះមើលអាមួយនេះតាន់តាន់តាន់នេះគេបាទនេះនេះតាន់តាន់តាន់តាន់បាទនេះបានច្រើនអញ្ចឹងវាញាស់ពេលចេញវាអញ្ចឹងមក យើងមើលជាប្រចាំថ្ងៃទៅអាណាងាស់ឬមិនងាស់នោះអានេះនៅទេយ៉ាងនៅច្រើនអញ្ចឹងយើងមើលមួយទៀតបាទកំពុងទី2នេះចាប់ដើមដល់វគ្គគឺចាយនេះបងប្អូននេះគឺចាយវាកំពុងតែស៊ីចំណីហើយចំណីនេះគឺមានដូងបុក ទៀតដូងបោកជាមួយនឹងចំណីជ្រូកបាទជាមួយនឹងចំណីជ្រូកដូចជាលាយតែប៉ុណ្ណឹងទេតាមពិតបើសិនបើយើងមាន EM យើងដាក់ EM យើងមានស្ករល្ងឬក៏ស្ករខ្នោតយើងធម្មតាដាក់មកលាគ្រាមកលាគ្រាទៅក៏បានដែរបាទចឹងឥឡូវយើងបើកមើលទាំងអស់គ្នាហើយនេះគឺផ្លែខ្នោតអូដាក់ផ្លែខ្នោតមួយទៀតបាទចឹងយើងមើល បាទនេះបាទមានអូច្រើនណាស់នេះបងប្អូននេះច្រើនណាស់នេះនេះនេះហ្នឹងហើយវាចាប់ដើមស៊ីនេះចាប់ដើមស៊ីនេះនៅធំខ្លោខ្លោហ្នឹងបងប្អូននេះអឺរយៈពេលវាពងវាប្រហែលជា ចាប់ពីមួយអាទិត្យឡើង10ថ្ងៃវាចាប់ដើមពងបានអាស្រ័យទៅលើសុខភាព អាស្រ័យទៅលើសុខភាពរបស់ចាយមួយមួយទេហើយនឹងចំណីយើងដាក់ឲ្យវាស៊ីគ្រប់គ្រាន់ក្នុងមួយនេះគឺច្រើនណាស់បាទចាយច្រើននេះទំបីមើលបន្លោះនេះទំបីតែសារឥឡូវនេះកំពុងតែបំបែកវាបាទនេះខ្លោខ្លោអត់តែយើងឲ្យចំណីស៊ីឥឡូវវាតាមខ្ញុំក៏កំពុងតែលួចំណីហើយតាមពិតអានឹងដាក់កន្លះខាំអត់គុណមកគុណកន្លះខាំឬប្រហែលគីឡូអាស្រ័យទៅតាមគុណនេះ ដល់ឥឡូវគ្រូសាខ្ញុំដាក់តែមកក្តាប់ក្តាប់ទេបាទដាក់មកក្តាប់ទេអញ្ចឹងទឹកនេះយើងយកទឹកភ្លៀងយកមកធ្វើឈុនអើយយកយកចលនស៊ីបាល់ឲ្យមួយតិចមកនោះអាឡែងកធននោះដបទឹកសុទ្ធមួយគាត់អឺយកមកបាទអញ្ចឹងមកមើលយើងចែវិញច្រើនយើងបានច្រើននៅនេះគឺយើងត្រូវបំផាយវានេះបងប្អូននេះ នេះបាទធំញីអាទូចមិញឈ្មោលនេះធំនេះញីស្រែមកកធុនច្រើនយើងដែលយើងត្រូវបែកនេះបងប្អូនមើលច្រើនណាស់នេះនេះនោះពុំពួននោះពុំពួនអូនេះច្រើនណាស់បាទចាប់ផ្ដើមបំបែកវាបាទចាប់ផ្ដើមបំបែកវាហើយថ្ងៃនេះនេះច្រើន វាមានថ្នោតទុំវាមានអីបាទនេះនេះបាទចឹងនេះកធុនដែលយើងបង្កាត់បាទចឹងយើងដាក់វាវិញបាទហើយយើងក្រោបវាការពារយើងចែកចឹងបងប្អូនមើលកធុនចុងក្រោយនេះ ធុនទី3ទធុនទី3វាអាចមានជាតកៅខ្លះខ្លះហើយបាទអញ្ចឹងយើងបើកមើលទាំងអស់គ្នានេះបាទអញ្ចឹងអានេះគឺចេកបាទចេកទុំគឺវាអត់មានក្លិនទេដោយសារយើងធ្វើវាបានល្អយើងវាអត់ក្លិនទេនេះនេះទូទូនេះបាទទូទូនេះ បាទតែទូចហ្នឹងទៅតែក្បាលរៀងក្រហមក្រហមអាហ្នឹងបានបានដួងបាទអញ្ចឹងយើងបានច្រើនហើយបាទនេះទូទូនេះនេះនេះនេះនេះបាទយើងបានច្រើននិយាយទៅកន្លែងណាមានសុខសុខ នេះនេះបងប្អូននេះនេះនេះវាយឺតយឺតនេះបាទនេះបាទនេះនេះនេះនេះនេះបាទនេះដូចរយៈពេលវាចូលជា10ថ្ងៃហើយដូចជា8 9ថ្ងៃបាទវាអាចមានអឺបង្កាត់ពូជបានខ្លះខ្លះហើយ បាទចាំមើលមានវីដេអូក្រោយទៀតខ្ញុំនឹងបង្ហាញចឹងនេះសម្ភារៈដែលត្រូវធ្វើសម្ភារៈដែលត្រូវធ្វើឥឡូវនេះបំបីអានេះគឺយើងបុកអានេះគឺយើងបុកនេះអឺដូងបាទតែដូងដែលយើងហូបហើយគ្រាន់តែខ្ចីផ្សេងយើងយកមកបុកមកបាទបាទហើយលាយមួយចំណីជ្រូកបាទ ចំណីជ្រូកហើយយើងវាមានយើង EM យើងដាក់ EM ទៅបើអត់ទេឥឡូវយើងដាក់ Gelency Gelency ហ្នឹងដើម្បីបំបត្តិក្លិនអត់ឲ្យក្លិនស្អុយទេបាទ Gelency ជំនួស EM បាទ